ដែលលេខាគណៈកម្មការការិការហើយនឹងនិយាយជាគ្រូបង្រៀនព្រមទាំងពុទ្ធបរិស័ទទាំងអស់ខេរានុខេរៈគ្រប់ព្រះអង្គបានជួបជុំគ្នាដើម្បីធ្វើនៅគេហៅថាសវនាការដាក់នៅពុទ្ធក្នុងពេលថ្ងៃរសៀលនេះដែលជាថ្ងៃចាប់ដើម ដំបងដៃក្នុងវរៈនៃការរៀនធម៌ផ្នែកខាងសមថៈនិងវិបស្សនាកម្មដ្ឋានវានៅក្នុងវត្តចតុមុខអារាមហើយចុងព្រែកហើយបានពេលនេះខ្ញុំកណាតមកទៀតចង់លើកឡើងនៅកិច្ចការខ្លះខ្លះអំពីរឿងព្រះពុទ្ធសាសនាគឺថាយកមកបញ្ជាក់ យ៉ាងខ្លីមិនជាពុស្ដាយពេកទេតែយកទៅត្រង់ខ្លឹមសារនៅក្នុងពេលនេះគឺយើងទាំងអស់គ្នាសុទ្ធតែជាអ្នកមានបំណងមានខន្ទៈដ៏ស្រួចតែមួយគត់គឺចង់អប់រំចិត្តចង់អប់រំចិត្តចុះប្រយោជន៍នៃការអប់រំចិត្តនេះតើមានប្រយោជន៍យ៉ាងម៉េចបានជានៅក្នុងសាសនាយើងត្រូវតែមានកម្មវិធីអប់រំចិត្ត ព្រោះនៅក្នុងរាងកាយយើងនេះសាបជនទាំងឡាយចាប់ពីចុងសក់ខាងលើរហូតដល់ផ្ទៃបាតជើងខាងក្រោមរាងកាយទាំងមូលនេះមានវត្ថុធាតុពីរយ៉ាងទី1រូបធម៌ទី2នាមធម៌នេះមានពីរយ៉ាងទេឯងរូបធម៌ហ្នឹងចាប់ពីចុងសន្និបាតជើងលោហៅទៅរូបធម៌ណា ហើយរបស់ទាំងអស់នេះត្រូវវិនិច្ឆ័យត្រូវបាក់ខ្ទេចត្រូវពុកត្រូវភ័យត្រូវរលួយរលេះត្រូវអស់ទៅសូន្យទៅហើយសពថ្ងៃនេះកំពុងតែអស់បណ្ដើបណ្ដើបន្តបន្តព្រមតែអស់ខ្លះអស់មិនទាន់មែនតែនអស់សពថ្ងៃអស់ក្រត់នឹងឃើញខ្លះ មានសំណេះសំណល់មានផុសតាងគួរឃើញបានប៉ុន្តែវាកំពុងតែអស់អស់សក់អស់ភ្នែកអស់សាជីអស់ច្រមុះអស់ខ្មិញអស់ស្បែកអស់សាច់អស់កម្លាំងអស់ធម៌ពលក្នុងអត្តភាពទៀតកំពុងតែអស់ហើយវាទៅអស់ក្នុងទីហ្នឹងបាននៅតែទ្រោមចុះខ្សោយចុះរលត់ចុះ ស្គមចុះស្វិតចុះជ្រួញចុះបាក់ចុះណាគេថាវាទ្រោមទៅទ្រោមទៅរាងកាយយើងនេះរហូតដល់ទីបំផុតបាក់ខ្ទេចត្រូវតែស្លាប់ត្រូវរលត់ហើយតើរលត់ហើយគឺយកទៅដឹកចោលហើយឬក៏យកទៅកប់ចោលហើយ បើមិនកប់ក៏ដុតដែរនៅក្នុងប្រទេសកម្ពុជាយើងរាប់អានតែរឿងពីរយ៉ាងទេទៅតាមប្រពៃណីខ្លះក៏យកទៅទៅចុះនៅក្នុងដីទៅខ្លះក៏យកទៅដុតទៅប៉ុន្តែមានន័យថាបោះចោលដូចគ្នារាងកាយនេះនិងរូបរាងកាយយើងនៅមានធម៌មួយទៀតគេហៅញាមធម៌ដែលជាតួចិត្តណា ដែលជាទួចិត្តជ្រក នៅក្នុងកាយយឺក្នុងបច្ចុប្បន្ននេះដែលកំពុងតែធ្វើការដឹកកាលណាបើសិនជាមានឃើញអ្វីមួយដើរមកចិត្តគេដឹងថាណានេះណានោះត្រីប្រោសសត្វពាហនៈដោយតាមភ្នែកឬបើសិនជាលឺសូរសំឡេង អ្វីមួយមកចិត្តគេដឹងតាមខើទៅចិត្តដឹងថាសម្លេងសម្លេងត្រសម្លេងមនុស្សគឺឈានសម្លេងគេយំគេតោគេចំអសម្លេងតិចសម្លេងច្រើនខ្ញៀវខ្ញាបរោះមិនបរោះចិត្តគេដឹងចាហើយចិត្តនៅពេលណាក្លិនហើមកប៉ះតាមផ្ទៃច្មោះដឹងថាក្អោបដឹងថាស្អុយដឹងថាក្លិនផ្កាដឹងថាក្លិនល្មួក វាដឹងអញ្ចឹងហើយនៅពេលណាអណ្ដាតយើងទៅទំពាសេងនៅបាយទឹកនំចំណីគេដឹងឆ្ងាញ់ដឹងមិនឆ្ងាញ់ដឹងសាបដឹងប្រៃដឹងក្តៅដឹងត្រជាក់ជូរល្វីងដឹងទាំងអស់វាអណ្ដាតវាចិត្តនឹងដឹងអញ្ចឹងពេលណាអ្វីបបាក់កាយដឹងទន់ដឹងក្តៅដឹងរឹងគ្រោះគ្រៀតអីដល់មកអស់ហើយបើសិនជាភ្នែកមិនឃើញ ទៅជាមិនឮសូរសំឡេងច្រមុះមិនធំក្លិនអណ្ដាតមិនប៉ះរសជាតិកាយក៏មិនប៉ះនៅវត្ថុអ្វីមួយដែលហៅតែក្តៅឬក៏លហើយឬក៏គើក្រៀតឬក៏ទុនចិត្តនឹងក៏រំពេយនឹកងាររឿងអតីតខ្លះរឿងអនាគតខ្លះបច្ចុប្បន្នខ្លះរហូតដល់ដេកមិនទូក៏មានដែរនេះនឹងជានាមធម៌មួយជាធៀបមួយអាស្រ័យនៅក្នុងរាងកាយយ៉ាងនេះ ហើយចិត្តនេះសាទជនទាំងឡាយតែងប្រែប្រួលទៅតាមអារម្មណ៍ណាដូច្នេះសត្វទាំងឡាយបានសុខខ្លះបានទុក្ខខ្លះបានស្រួលខ្លះបានមិនស្រួលខ្លះប្រែប្រួលទៅតាមអារម្មណ៍យ៉ាងម៉េចបើរបស់ដែលមកប៉ះនឹងមានរូបជាដើមនោះមកប៉ះនឹងវាគប់ចិត្តទៅវាល្អ ចិត្តនឹងក៏សប្បាយរីករាយត្រេកអររហូតដល់ជាប់ចំពាក់សប្បាយហើយជាប់ចំពាក់ថែមទៅទៀតហើយបើសិនជារបស់មកប៉ះនឹងវាមិនត្រូវចិត្តទេវាមិនគប់ចិត្តទេចិត្តនឹងក៏ប្រែប្រួលទៅកម្មស៊ីអន់ចិត្តក្តៅចិត្តមួម៉ៅចិត្តក្តៅកាហាយចិត្តម្ល៉េះហើយទុកទូមនោះ កើតឡើងរឿយរឿយចម្រើនរឿយរឿយនៅខាងក្នុងចិត្តអាស្រ័យនឹងការឃើញនៅអ្វីដែលមិនជាទីគាត់ចិត្តសពតោមនោសបាយរីករាយព្រៃអពេញចិត្តចំពោះអារម្មណ៍ដែលមកប៉ះដែលជាទីគាត់ចិត្តនៅចិត្តយើងហ្នឹងវាប្រែប្រួលអញ្ចឹងអញ្ចឹងបានជាពេលខ្លះយំក៏យំយំអញ្ចឹងទៅ ពេលខ្លះបើវាសោយហៀទឹកភ្នែកដូចជាយំដែរប៉ុន្តែមួយសោយមួយយំពេលណាសบายក៏សบายទៅ ពេលណាកើតទុកក៏កើតទុកទៅ ពេលណាជុំគ្នាក៏ស្រួលសบายទៅ ពេលណាព្រាត់គ្នាកើតទុកទូមនុស្សទៅគ្នាច្អល់ចិត្តទៅនេះឯងចិត្តនឹងវាប្រែប្រួលទៅតាមអារម្មណ៍ម្ល៉េះហើយអត់បានសុខទេ អត់បានសុខទេ ត្រឹមតែមួយម៉ោងឬត្រឹមតែមួយខណៈបរិសេចក្តីសុខសម្រាប់ចិត្តគ្មានដែរចិត្តហ្នឹងព្រោះយើងមិនបានអប់រំវាទៅតាមប្រកដីធម្មតារបស់ចិត្តព្រះសម្ដែងយ៉ាងនេះឯងលោកសម្ដែងថាហន្តនំចបលំចិត្តតាំងតរខੰទនវិរយ៉ាងហន្តនំចិត្តតាំងនេះចិត្តនឹងវាតែងតែក្លែងខ្លង វាមិននឹងវាភ្លេងខ្លងដែនដងអត់លោកយាយលោកតាដែលមិនដឹងចិត្តដែរទេតាមមើលទៅបើប្រហែលជាមិនដឹងប្រហែលជាមិនចេះនិយាយប៉ុន្តែមុខចាំអាត្មាប្រាប់ចិត្តដែរយ៉ាងម៉េចចិត្តនឹងវាដែរដូចជាបាល់ដែរអញ្ចឹងឬក៏ដូចជាសម្លៃអណ្ដែតអញ្ចឹងតាមខ្យល់វាបើងណាស់ វាបើវាទៅគិតកូនកូននោះទៅគិតឯណាឯណាតែទៅហើយរឿងមិនចេះចប់មិនចេះហើយចប់រឿងមួយចូលរឿងមួយចប់រឿងមួយចូលរឿងមួយវាចិត្តដណ្ដែតទៅទៅប៉ះនឹងនេះទៅប៉ះនឹងនោះដែរទៅហើយញាប់ញ័រចាប់បលាំងប៉ះអារម្មណ៍ឯងទីងទីងខុតញាប់ញ័រណាស់ឆាប់ឆ្លុតណាស់ឆាប់កើតទុកណាស់ឆាប់ភ័យណាស់ឆាប់ខ្លាចណាស់ ឆាប់ឆាប់ញ័រណានេះចិត្តហ្នឹងចឹងរកក្តីគឺចឹងហ្នឹងវាញាប់ញ័រណាហើយពិបាករសាពិបាកទូមានស្ទឹងផ្ទាល់តាំងចិត្តថាលែងយំណាយំទៀតលែងខឹងណាខឹងភ្លាមវាអត់ងាយបដៅឲ្យមានទូមាននេះចិត្តថាឲ្យចិត្តឲ្យចិត្តឯងឈប់យំទៅវាទៅទៅយំ ចិត្តឯងឈប់កើតទុកទៅវានៅតែកើតទុកចិត្តឯងឈប់ព្រួយទៅវានៅតែព្រួយចិត្តឯងឈប់ចង់ទៅវានៅតែចង់ចិត្តឯងឈប់ជាប់ទៅវានៅតែជាប់ចិត្តឯងកំចង់ឃើញកំចង់ឮប៉ុន្តែនៅមិនស្បចិត្តតែចង់ឃើញមិនងាយបដៅមិនងាយទូមានទេអញ្ចឹងសេចក្តីហាម5របស់ចិត្តដោយសេចក្តីដោយការតាំងចិត្តនេះមិនងាយទូមានជាងបដៅទេ កាលណាបើសិនជាចិត្តយើងមិនបានទូមមានយ៉ាងនេះឲ្យលូតទៅក្នុងអំណាចនៃលោភៈទោសៈមោហៈលោភៈចង់បានមិនចេះចប់ទោសៈក្តៅក្រហាយមិនចេះចប់មោហៈប្រកាន់ថាជាអញថាជារបស់អញជាអិសរភាពមិនចេះចប់នៅពេលណារាងកាយបែកធ្លាយទៅចិត្តនេះវាចុះចោលរាងកាយហ្នឹងអា ចេណារាងកាយវាអស់ទៅចិត្តត្រូវចុះចោលរាងកាយនេះហើយដល់ចិត្តវាចុះទៅតើវាទៅពឹងអីបើមានតែលោភៈទោសៈមហានៅក្នុងខ្លួនយ៉ាងនេះអញ្ចឹងត្រូវផ្លាស់ប្ដូរកំណើតសត្វទាំងឡាយតែងតែកើតនៅក្នុងនរកកើតអសូរកាយដេរិឆានដែលសារអំណាចចិត្តដែលមិនបានអប់រំដែលសារអំណាចចិត្តដែលលុះទៅក្នុងអំណាចនៃអារម្មណ៍ អត់បានសេចក្តីសុខទេអញ្ចឹងបានជាព្រះលោកសម្ដែងថាចិត្តទេសង្កលភេទុកទេបាដិកង្ខាកាលណាបើសិនជាចិត្តនេះទៅមកហើយទុកទេដំណើរទៅកាន់ទីទីរមែងកាលឡើងប្រកបអីទុកទេនឹងគ្មានអីទេសតតិជនគឺនរៈនឹងឯងអ្នកដែលកើតនៅក្នុងនរៈ ទៅក្នុងព្រែតឬក៏សត្វដេរខាហ្នឹងអតរកាយនឹងឯងកើតជាគូកបីវ័នទាជ្រូកលៈនឹងលៈនឹងឯងដែលជាទូតកតិឥឡូវខ្ញុំមណាស្មាចាំលើកណែនិទានមួយយកមកបញ្ជាក់ឲ្យតឃើញនៅក្នុងកាពីមកលដ្ឋាទីតនីមានសភ័យប្តីប្រពន្ធពីរនាក់គាត់ទាំងមានគាត់សម្បត្តិច្រើនណាស់ ដោយអំណាចភ័យខ្លាចចោលឬក៏អង្គរាយដែលហេតុណាមួយក៏យកទនសម្បត្តិនឹងទៅកប់ទុកនៅក្នុងផែនដីទៅយកទៅកប់ទុកនៅក្នុងផែនដីហើយស្រុកនោះវាកើតអាសន្នរូបមនុស្សត្រូវស្លាប់ហើយចំនួននោះពេទ្យមិនអាចព្យាបាលបានទេតាតាស្លាប់ហើយតាតកើតនោះហើយងាប់ក្នុងភូមិហើយតរកតាស្រុក ហើយនិយាយអំពីប្រពន្ធកថៃគាត់ត្រូវស្លាប់ចឹងតែចិត្តរបស់គាត់វាជាប់ទ្របជាប់ចង្ចាក់ក្នុងសម្បត្តិដែលកប់ក្នុងឋានដីនោះនេះលៀមធរនឹងវាទៅជាប់អញ្ចឹងណាប៉ុន្តែរូបធរនៅក្នុងដីនោះទេប៉ុន្តែលៀមធរក៏ទៅជាប់ យកថានេះរបស់អញនោះរបស់អញតកតារពើទៅដល់គាត់ស្លាប់ទៅគាត់ទៅកើតជាសត្វកណ្ដោមួយណាតែកើតជាសត្វកណ្ដុលទៅរសាទ្របហ្នឹងហើយចុះកាលណាបើកើតជាសត្វកណ្ដុលហើយតើមានលទ្ធភាពដើម្បីនឹងលក់ចាយនៅសម្បត្តិនោះបានដែរឬទេអត់ដូច្នេះការកំពុងរស់ហត់នឿយលំបាកវេទនា ក្នុងការស្វែងរកទ្រព្យនៃឯងយកមកទុករហូតដល់កប់ក្នុងផែនដីមិនព្រមបណ្ដោះទេសេចក្តីភ័យសេចក្តីព្រួយលំបាកចំបែងក្នុងចិត្តតាំងចិត្តវិអៀតចិត្តខ្លាចបាត់របស់ការកំពុងរស់ជាមនុស្សលឿយហត់ដល់ពេលអស់អាយុសង្ខារទៅ ការនៃចិត្តជាមនុស្សมันបានស៊ីมันបានចាយដល់ស្លាប់ទៅទៅកើតជាសត្វកណ្ដុរมันបានស៊ីมันបានចាយហើយថែមទាំងអត្តលទ្ធភាពដើម្បីនឹងកាន់យកហើយថែមទាំងប្រែកំណើតពីមនុស្សទៅជាសត្វដេរឆានព្រោះហេតុតែអំណាចនៃចិត្តដែលជាប់ចំពាក់ក្នុងទ្រព្យសម្បត្តិណាជាហើយបានសុខទេអត់ អត់បានសុខទេបើមិនបានសុខយ៉ាងនេះហើយអញ្ចឹងភរិយាសទ្ធិដែលបានតែកើតជាសត្វកំណត់នេះតើអាស្រ័យមកអំពីអីមកអំពីចិត្តដែលជាប់ចំពាក់ក្នុងសតសម្បត្តិចិត្តមិនបានអប់រំដូច្នេះព្រះសម្ដែងថាព្រះកើតអំពីដែក តាំងឡើងអំពីដែកហើយត្រឡប់ពីដែកវិញហ៎យេចំណេះទាំងអស់វាកើតឡើងសម្រាប់ភរិយាសក្តិដែលដែលសវត្តទិញនឹងទ្រពហ្នឹងហើយត្រឡប់ពីភរិយាលោកសក្តិវិញបុគ្គលទាំងឡាយដែលអស់អាយុទៅនៅពេលទៀតស្លាប់ ទាំងការជាប់សំពាក់មិនបានសេចក្តីសុខក្នុងវរៈលោកទេតែមកពីយឺតអស់គ្នាមើលមិនឃើញអាមើលមិនឃើញអ្នកទៅចេះទៅបាត់ទៅមិនឃើញមកប្រាប់បើຕົងទុកជាកើតជាអីក៏មិនដឹងដែរប្រែកំណើតទៅជាអីក៏មិនដឹងដែរมันបានមកប្រាប់ទេតែនៅចេះជាប់នៅទៅចិត្តបាត់ហើយប្រែកំណើតទៅព្រោះនៅមិនដឹងដែរតែបើព្រះលោកដឹងដូចជារឿងមិញហ្នឹង នៅក្នុងសម័យនោះតែភ័យក៏គាត់មិនដឹងថាប្រពន្ធគាត់ទៅកើតជាសត្វកណ្ដុរដែរហើយជនណាក៏មិនដឹងថាគាត់ទៅកើតជាសត្វកណ្ដុរដែរពេលដែលស្លាប់ទៅនោះហើយទៅតែឯងស្គយយើងទៅមាននរណាគេដឹងយើងខុសគ្នានឹងបច្ចុប្បន្នទេប្តីស្លាប់តែកើតជាគូក៏ប្រពន្ធមិនដឹងដែរ ប្រពន្ធស្លាប់តែកើតជាកណ្ដរក៏ប្តីមិនដឹងមិនដឹងដូចតែគ្នាអ្នកទៅបាត់ចេះតែទៅអ្នកនៅចេះទៅតាមក្រោយទៅដូច្នេះអញ្ចឹងតែក្តីទុកវាកើតឡើងមកអំពីចិត្តដែលចោលចំពាក់ចិត្តដែលយើងមិនបានអប់រំមិនបានទូមានអញ្ចឹងបានតែនៅក្នុងពុទ្ធសាសនាយើងនេះលោក បង្កើតកម្មវិធីមួយគេហៅអប់រំចិត្តទូមានចិត្តណាយើងទៅឃ្លាតទូមានចិត្តអប់រំចិត្តទាន់សាសនាបតំពុទ្ធលោកនៅមានណាតបថ្ងៃនេះអ្នកណាមានប្រាជ្ញាបានគិតថាមានសំណាងបើមិនជាអត់ប្រាជ្ញាទេធម្មតាអត់បានគិត ខវិន័យសម្រាប់អប់រំចិត្តមាននៅអ្នកគិតឃើញកើតសេចក្តីភ័យខ្លាចហើយកើតសេចក្តីព្រឺព្រួចព្រេកអរនឹងខំប្រឹងប្រតិបត្តិកើតសេចក្តីភ័យខ្លាចយ៉ាងម៉េចកើតសេចក្តីភ័យខ្លាចអំពីរឿងបញ្ហាជីវិត ដែលត្រូវរលត់អំពីនេះទៅហើយចោលអ្វីអ្វីទាំងអស់ក្នុងលោកហើយធ្វើដំណើរទៅឯកោតែម្នាក់ឯងកើតសេចក្តីភ័យខ្លាចដីតក់ស្លុបហើយកើតសេចក្តីត្រេកអរព្រឺព្រួចដោយនឹកឃើញថាអាត្មាអញចំជាតំណាងមែនបានកើតជាស្ត្រីឬក៏បរោះ ហើយបានទន់សាសនាបចិនស្រីពិតមែនព្រះអង្គទ្រង់បានរលត់ខណ្ឌបញ្ចកទៅបាត់ហើយក៏ពិតមែនតែសំដីដំបូងមានរៀនបដៅធေါ်សម្រាប់អប់រំចិត្តនៅមានទាំងអស់ដូច្នេះអាត្មាមានលទ្ធភាពដើម្បីអប់រំចិត្តបាននេះអញ្ចឹងមានក្តីសង្ឃឹមណាយើងតើជំនាន់នេះ មានចំណន់ខ្វះគ្មានសង្ឃឹមទេតើសេចក្តីភ័យខ្លាចរហូតអត់មានសេចក្តីត្រេកអរព្រោះវាគ្មាននរណាមួយទូមាននរណាផ្លូវចិត្តអត់កាលណាអត់មាន សាសនាទីចិត្តអត់មានកន្លែងអប់រំចិត្តម្ល៉េះហើយជំងឺនេះគ្មានផ្នែកជាហើយនៅក្នុងសម័យនេះប្រកាសណាអស់លោកសាធិជនទាំងឡាយកើតឡើងទាន់សាសនាព្រះអង្គមានធម៌មានវិន័យមានអ្នកដឹកនាំគួរតែយើងប្រឹងលះ មិនមែនយើងស្លាប់ទៅប្រមោវិញយកទៅរួចទេតើតែយើងប្រឹងលះប្រឹង កាន់របស់នេះតើតែប្រឹងលះប្រឹងកាត់បានទៅបានហើយដល់យើងអប់រំចិត្តយើងបាន បរិសុទ្ធទៅព្រះអង្គលោកបានសម្ដែង ដល់ចិត្តទេព្រះសុទ្ធេសកតេបដិសង្ខាកាលបើចិត្តបរិសុទ្ធហើយដំណើរទៅកម្មឋានសួគ៌គឺកើតឡើងប្រកបអា កើតឋានសួគ៌មកសុគតិរៀបស្លាប់ស្រួលការមិនទាន់ស្លាប់ស្រួលរៀបស្លាប់ស្រួលស្លាប់ហើយស្រួលមិញយើងស្ដាប់ហើយថាកំពុងតែរស់នៅលំបាករៀបស្លាប់លំបាកស្លាប់ទៅទៅកើតកន្លែងលំបាកទៀតឥឡូវយើងបានស្ដាប់ថាកំពុងរស់នៅស្រួលរៀបស្លាប់ស្រួល ស្លាប់ទៅស្រួលទៀតដែលសារយើងបានអប់រំចិត្តកំពុងរស់នៅគេថាទឹកលន់យើងអង្គុយជាសុខដេកដើរឈរអង្គុយទាំងអស់គ្នាប៉ុន្តែឯងកើតទុកអាត្មាអញដេកជាសុខអ្នកកើតទុកអន់ទុកចម្រើនសេចក្តីសោករហូតដល់ពូពេញដោយសារអាស្រ័យនឹងការជាប់ចង្ចាក់នៅក្នុងខណ្ឌ ដោយសារការចើកចំពាក់ក្នុងសត្វក្នុងបុគ្គលក្នុងប្រតមៈអាស្រ័យមិនបានទូមានចិត្តមិនបានឃើញធေါ်ចិត្តនឹងស្ងប់ឃើញសត្វតាទៀងឃើញសត្វតាសក់ឃើញសត្វតាអញឃើញសត្វតែជារបស់អញទាំងអស់ម្ល៉េះហើយបានសេចក្តីសុខនៅអំពីណាការរស់នៅក្នុងបច្ចុប្បន្នយើងមើលទៅឃើញសុខសម្បើមណាស់គាត់នេះមានផ្ទះ7ជាន់ វិឡា7ខ្នងមានឡានឡង់កសើមានឡានកាមរីមានម៉ូតូអសង់មានលុយមានមាសមានប្រាក់មើលទៅឃើញសម្បត្តិគេនឹងថាប្រសពអស្ចារ្យតែយើងមើលទៅឃើញស្រួលថាចេះប៉ុន្តែយើងពិនិត្យមើលផ្ទៃជីវភាពនៃការរស់នៅរបស់ជននោះអត់សុខគួយយំគួយកើតទុំ អំពីរឿងប្តីយើងប្រពន្ធទៀតអំពីរឿងទ្រព្យសម្បត្តិបាត់បង់អំពីរឿងខាតអំពីរឿងខ្វះអំពីរឿងរបស់បានមកច្រើនពេកភ័យខ្លាចក្រែងគេយកទៅវិញមើលតែខាងក្រៅហាក់ដូចជាសុខណាស់តែដល់ពិនិត្យមើលសកម្មភាពខាងក្នុងអត់មានសេចក្តីសុខសោះអត់មកអំពីចិត្តវិជ្ជារីឯជនដែលជាអ្នកមិនចម្ពាក់ណា គេហៅបតបេចិត្តរបស់ជនដែលជាអ្នកទូមានចិត្តធម្មតាគេអប់រំចិត្តគេបានស្ងប់គេពិចារណាទៅគេឃើញដល់សុទ្ធតែមិនជាងជាទុកជាអនត្តាទាំងអស់អញ្ចឹងអាត្មាញរកទីអញ្ចឹងជីវិតតាមសមាអាជីវៈបានប្រមាណហូបប៉ុណ្ណឹងលៀកប៉ុណ្ណឹងនៅប៉ុណ្ណឹងដេកប៉ុណ្ណឹងជីកប៉ុណ្ណឹងផឹកប៉ុណ្ណឹងធ្វើបន់ធ្វើទៀន ចិត្តនៅជាសុខសងំគឺចម្រើនកម្មដ្ឋានក្នុងផ្ទះក្នុងតូបក្នុងគេហដ្ឋានរបស់ផងខ្លួនទៅសុខដេកជាសុខដើរជាសុខថយជាសុខអង្គុយជាសុខតែបនខ្មៅគេយំងោកងាគ្រប់គ្នាឯងដងពេលពិចារណាកោបត្រៃលៈចិត្តស្ងប់សុខបង្ើយនេះរឿងហ្នឹងណារស់នៅជាសុខដល់រៀបស្លាប់ជាសុខទៀតហ៎ វាស្លាប់អត់មានចក្រានឹងខណ្ឌអត់មានចក្រានឹងកូននឹងចៅប្រស្មាត់ម្ល៉េះហើយស្លាប់នៅចំកណ្ដាលនៃបរិស័ទគេហៅញាតទេមកឈីចំកណ្ដាលនៃបរិស័ទទាំងស្រួលមិនលំបាកអស់អាយុសង្ខារប្រតិកើតឋានសួគ៌ដោយការបរិស័ទយើងបានកាយជាកតិកគាត់មានប្រពន្ធគាត់មួយគាត់មានកូន មួយមានកូនបតាមួយហើយមានអូនកូនរបស់គាត់នឹងមួយហើយនឹងមានអ្នកបម្រើម្នាក់ទាំងទាំង5ទាំង6អ្នកនេះទាំង6អ្នកនេះគេចម្រើននៅសេចក្តីស្លាប់ពិចារណាសេចក្តីស្លាប់ចម្រើនកម្មដ្ឋានអប់រំចិត្តនិយមពីពិចារណាថាសេចក្តីស្លាប់របស់អាត្មាអញទៀង សេចក្តីស្លាប់មិនទៀងតែស្លាប់ទៀតការរស់នៅមិនទៀងសេចក្តីស្លាប់ទៀតជនប្រមួយយ៉ាងហ្នឹងគេពិចារណាដែររកស៊ីបណ្ដើជួដីបណ្ដើចំជីវិតធ្វើការងារដាំដុះជួរស់អីកសិករកសិកម្មអញ្ចឹងទៅប៉ុន្តែគេអប់រំចិត្តទាំងឪពុកទាំងម្ដាយទាំងកូនបកើតទាំងកូនប្រសាទាំងកូនស្រីទាំងអ្នកបម្រើ6នាក់ ហើយនៅផ្ទះគេនោះគេធ្វើស្រែបណ្ដាអប់រំចិត្តបណ្ដាដល់សម័យថ្ងៃមួយនាយកអំពើឪពុកហើយនឹងកូនប្រុសហ្នឹងទៅជួដីឪពុកកំពុងដល់ជួកូនប្រុសហ្នឹងទៅទៅសិតទៅទៅដុតថ្មៅប្រមោដុតដុតដុតទៅទៅចំមាត់រុនពោះវែកមួយពោះវែកចេញងប់ហឹងមើលប្រចឹកកូននឹងងាប់តែ ហើយកសិករតានោះគាត់ឃើញកូនគាត់ស្លាប់ដឹងតែស្លាប់ហើយក៏យកកូនទៅផ្ដេកនៅក្រោមដើមឈើហើយគាត់ទៅជួដីទៀតទៅគឺហើយហើយដល់តែមានគេនៅភូមិគេទៅផ្ទះប្រាប់ថាយើងផ្ដាំទៅប្រពន្ធយើងផងអាថ្ងៃនេះ ឯងឲ្យគេយកបាយមកតែមួយចំណែកបានហើយរត់ដងពីរចំណែកហើយនាំគ្នាយកប្រេងយកអុសដើម្បីមកបូជាសពព្រោះកូនប្រោនស្លាប់ហើយហើយគ្រួសារទាំងអស់ហ្នឹងឬសូនអញ្ចឹងគេយកបាយមួយចំណែកហើយគេកាន់ប្រេងកាន់អស់យកម្ដងនាំគ្នាបូជាសរីរៈហ្នឹងទៅអើយអត់មានណាម្នាក់យំកើតគប់អីទាំងអស់ហ្នឹងគេរស់នៅជាចប់បើចេះ យកពីមហាជនញាតិស្រុកដែលនៅភូមិជាមួយគេឆ្លាញ់តកូននឹងជាតកូននៃចិត្តនឹងខឹងជាតកូនដែលមានចិត្តស្ងប់គេយំស្ដាយសំណោះអាឡោះអាឡៃចំណែកឯឯ5នាក់នេះអត់យំមើលតែមុខគេយំគេកើតកំឡន់គាត់អង្គុយជាសុកពិចារណាអំពីសង្ខារកើតសង្ខាររលត់គេក៏ស្លាប់អាត្មាអញក៏ស្លាប់ ហើយដល់ពេលអញ្ចឹងទៅនិយាយអំពីក្តៅដល់ប្អិនតកទេវរាជលោកចង់ដឹងខនលោកចង់មកប្រែតាឡាធ្វើជាព្រានព្រឹកម្នាក់ហើយសួរតានឹងមិនទេសួរតាហើយចោះតាឯងយ៉ាងម៉េចណែកូនស្លាប់ប៉ុណ្ណឹងជាឯងទៅរាល់គ្នាយំក៏គូក្តីឯងមិនក៏មិនយំ4 5នាក់ហ្នឹងតាឯងមិនគុំយំយល់ឃើញមិន បានតាក៏ថតទៅអោលោកតាឲ្យខ្ញុំយំធ្វើអីឆ្លាក់ឈើតើវាថាឡើងហើយវាជ្រុះហើយយកមកតក៏វាមិនជាប់ដែរវាតែងតែប្រែពណ៌វាជ្រុះទៅជាធម្មតាយ៉ាងណារាងកាយម្នាក់ម្នាក់កើតឡើងតែងតែបែកគ្នាទៅជាធម្មតាមកក៏តាមកម្មគេទៅវិញក៏តាមកម្មគេមានអាណាធំជាងអាណាអានឹងកម្មរៀងរៀងខ្លួនមួយទៅ នឹងតែយល់ខុសគេនិយាយចេះហើយបើអ្នកមិនយល់ខុសយំបៃសឹកហើយបើគេមិនយំទៅជួយក្តិចឲ្យយំតតទៅយំផងមិនដល់កັບទៅញូបើមិនយំគេថាអីដឹងគុណមិនចេះយំគេហើយទៅសួរមិនអាចម្ដងហើយចុះយាយថានេះមិនក៏មិនយំដែរមិនគិតឃើញមិនទៅអោកូនខ្ញុំនេះវាជាតិទីស្រឡាញ់របស់ខ្ញុំណាស់ប៉ុន្តែខ្ញុំឲ្យយំមិនកើត កូននឹងការពីមកកើតគ្មានប្រាប់ខ្ញុំទេអត់បានសុំខ្ញុំមុននេះស្អាតនៅក្នុងពោះខ្ញុំតបងពីមកមកគុណគេចឹងអហើយដល់តែគេទៅវិញគេអត់មានលាខ្ញុំដឹកគេទៅបាត់ទៅគេមកក៏មិនប្រាប់គេទៅក៏មិនលាអញ្ចឹងខ្ញុំទុកដូចទៅផ្ទះគ្រាន់គេមកគ្រាន់គេទៅខ្ញុំយំបានពីអីបើគេទៅបាត់ហើយ កម្មរបស់គេយ៉ាងណាយ៉ាងនោះណែពីឆ្លោយចឹងនឹងយល់ធម៌មួយទៅទៀតទៅហើយគេសួរប្រពន្ធម្ដងហើយចោះនាងឯងមិនគុំយំប្តីស្លាប់ទៅហើយហើយខ្ញុំយំយ៉ាងម៉េចប្តីខ្ញុំនឹងអោបទ្រូងណាប៉ុន្តែទៅកុំឲ្យលាមួយម៉ាត់អញ្ចឹងគេទៅទៅតាមកម្មគេទៅការជួបគ្នាវិជ្ជាកម្មផលរបស់សត្វណាកើតណាកើតកើតតែស្លាប់ ជួបតែងគាត់ជារឿងធម្មតាមួយទៅទៀតទៅហើយទៅសួរប្អូនស្រីហើយមិនបានយំយំធ្វើអីអ្នកស្លាប់ស្លាប់បាត់ទៅហើយយំទៅវានាំឲ្យខំគ្រាចិត្តខូចមកខូចមាត់ទៅវាពិបាកពីអ្នកនៅរស់ហើយគេមើលខ្ញុំទៅទៀតមួយទៅទៀតហ្នឹងអត់ទួអ្នកបំរើទេដូចតែក្អមអញ្ចឹងទូទូបែកទៅដូចរាងកាយកាលឡើងវាសញ្ញាបែកសម្លរលត់ គិតទៅជន5នាក់គ្មានទឹកភ្នែកមកតក់ចិត្តតែកើតនៅសេចក្តីសង្វេគហើយធ្លាក់ចូលទៅក្នុងសេចក្តីស្ងប់ទាំងអស់ដែលសារអំណាចនៃការទូមានចិត្តនេះពេញទេដំណឹងដែលព្រះសរសើរសាធុជនព្រះសរសើរណាស់សរសើរថាក្រខុសទាំងឡាយហើយมันជាប់ចិត្តក្នុងអ្វីដែលមានក្នុងផ្ទះដូចជាសត្វមរឹក តែជាប់អន្តដែលអង្គុយលើអន្ទាក់ហើយមិនជាប់អន្ទាក់នៅពេលណាព្រៀនប្រមាញ់ម្ចាស់អន្ទាក់ព្រៀនប្រមាញ់នេះបើមកដល់គិតចាប់មរឹកដើម្បីស៊ីជាចំណីព្រមអង្គុយលើអន្ទាក់ចាប់មរឹកដែលមិនជាប់អន្ទាក់រត់ចេញប្រតិបត្តិរួចមានសវត្ថភាពយ៉ាងណាមិញបរិស័ទនៅជាមួយកូននៅជាមួយប្តីប្រពន្ធប្រសម្បត្តិតែបានអប់រំចិត្តមិនជាប់ជំពាក់ក្នុងរបស់របស់នោះ ដល់ពេលចូលតេទៅរបស់ដោយរបស់ចិត្តដោយចិត្តកូនដោយកូនចៅដោយចៅផ្សេងផ្សេងគ្នាចិត្តរបស់យើងវាបានអប់រំទៅក៏ស្ងប់ក្របទៅទៅកើតបានឋានជួងមួយរំពេចទៅណានេះជារូបសាក៏ហោះណាដូច្នេះមានតកាអប់រំចិត្តនេះហើយដែលជាកាងយមួយដ៏សំខាន់សម្រាប់មនុស្សជាតិនៅក្នុងបច្ចុប្បន្ន ព្រោះសេចក្តីសុខទុក្ខដែលចំណានឡើងវាកើតតែមកពីចិត្តដែលបានអប់រំនិងមិនបានអ